ពីណាដែលយកឈ្មោះខ្ញុំជាជំនួយការខ្ញុំស្អីក៏ដោយឲ្យតែយកឈ្មោះខ្ញុំទៅធ្វើខុសច្បាប់ចាប់ទៅមិនបាច់សួរយោបល់ទេហានិភ័យហើយបុគ្គលណាប្រើឈ្មោះជា ជំនួយការអៃដាមហ៊ុនម៉ាណែត ទៅប្រើប្រាស់ក្នុងផ្លូវខុសត្រូវតែអនុវត្តច្បាប់ថែមទាំងប្រមាន នឹងចាត់ការសូមស្ដាប់ប្រសាសន៍ទាំងស្រុងពីណាដែលយកឈ្មោះខ្ញុំជាជំនួយការខ្ញុំស្អីក៏ដោយឲ្យតែយកឈ្មោះខ្ញុំទៅធ្វើខុសច្បាប់ចាប់ទៅមិនបាច់សួរយោបល់ទេហើយប្រាប់មកខ្ញុំខ្ញុំប្តឹងថែមទៀត ព្រោះទីមួយអ្នកឯងធ្វើខុសច្បាប់អាញាធរតែតែខ្ញុំនឹងប្តឹងរឿងយកឈ្មោះខ្ញុំទៅអ្នកបានរូបថតមកប៉ោះមកជាមួយខ្ញុំដើរទៅធ្វើបាបគេខ្ញុំថត selfie ជាមួយរាប់ពាន់អ្នករាប់រយអ្នកអ្នកខ្លះអញ្ចឹងណាថ្ងៃមុនគេមកសួរខ្ញុំជំនួយការខ្ញុំបងមានម្នាក់យកថតរូបមួយបងឯងទៅគៀបគេនៅកំពង់សោមថាជាជំនួយការផ្ទាល់បងឯងហើយបងឯងឲ្យជាបេសកជនពិសេសចុះទៅចាប់ដែរ អឺចាប់ចាប់មិនបាច់សួរទេជំនួយការខ្ញុំក៏ដោយដើរជាមួយខ្ញុំរាល់ថ្ងៃក៏ដោយឲ្យតែធ្វើកុសចាប់ទៅនិយាយឲ្យច្បាស់ចឹងមកហើយនៅមិននៅទៅយកឈ្មោះឯងមកទៀតអ្នកខ្លះជំនួយការគៀកជំនួយការស្អិតជំនួយការផ្ទាល់ ជំនួយការពិសេសអ្នកដែលគេថាឲ្យខ្ញុំថាជា ជំនួយការពិសេសបេសកកម្មពិសេសរបស់ខ្ញុំចោះទៅយកដីនឹងខ្ញុំអត់ទាំងចាំតែថតពេលណាផងបេសកជនចាប់ដីតាមបាច់សួរទេឲ្យតអ្នកខុសចាប់តែទៅតាមច្បាប់ទៅហើយបើប្រាប់ខ្ញុំស្រួលទៀតខ្ញុំនឹងប្តឹងមកតទៀត ចឹងបងថ្ងៃក្រោយអាញាធរគេដកពាក្យប្តឹងក៏នៅជាប់ពាក្យប្តឹងរបស់ខ្ញុំដែរបាទពួកប្តឹងធ្វើឲ្យខូចឈ្មោះខំចង់ងាប់រហូតទៅពេលជួបប្រពន្ធកូនជួបបំបានមកសំបនបានតិចតិចស្រាប់តែគេយកមកកពុបចោលទាំងអស់